បាទសួស្តីឥឡូវយើងទៅដឹងពីរបៀប download វីដេអូពីក្នុង TikTok កុំឲ្យជាប់ logo ទាំងអស់គ្នាសម្រាប់អ្នកដឹងក៏អាចអូសដំឡងទៅបាទអញ្ចឹងសម្រាប់អ្នកដែលគាត់អត់ដឹងគាត់អាចនៅមើលបានបាទអញ្ចឹងវិធានដំបូងគឺយើងចូលទៅកាន់ TikTok របស់យើងបាទតាមមកទៀតយើង search វីដេអូដែលយើងចង់បានមក បាទខ្ញុំយក natural fresh នេះមួយនេះគឺជាឧទាហរណ៍ទេបន្តមកទៀតយើងទៅរើវីដេអូមកបាទឡូវទៀតថាខ្ញុំយកវីដេអូនេះមួយឧទាហរណ៍បាទបន្តមកទៀតយើងចុចពាក្យ save របស់ខាងក្រោមវីដេអូនេះបាទចុចនេះហើយយើង copy បាទយើង copy ចេះបន្តមកទៀតយើងចូលទៅកាន់ ជ្រោមបាទចូលកាន់ជ្រោមមកយើងវាយពាក្យថា TikTok download នេះបាទ download វីដេអូ without watermark នេះបាទអញ្ចឹងអញ្ចឹងយើងយកអាទី1នេះមកបាទនេះបន្តមកទៀតខ្ញុំចុចយកទី1ទៀតមកបន្តមកទៀតដល់កន្លែងនេះយើងចុចទៅលើពាក្យផាស link TikTok បាទយើងចុចវាជាប់អញ្ចឹងក៏បានហើយវាផាសនៅនេះក៏បានយើងគាត់ចុចលើវាមួយយើងផាសគៀនខាងស្ដាំនេះក៏បានដែរបាទបន្តមកទៀតយើងចុចពាក្យថា download បន្តមកទៀតយើងចុចពាក្យថា download ដល់ server ធូយមកបាទចុច download នេះមួយមកចុច download ហើយវាចេញពាណិជ្ជកម្មឲ្យនេះអត់អីទេយើងអាចខ្វែងវាចោលបាទអូខេវីដេអូយើងកំពុងតែ download ហើយ បាទវីដេអូយើងបានដករូបពេញហើយបាទនេះគឺជាវីដេអូបាទគឺយើងដករូបមកគឺអត់មានជាប់ logo ទេបាទអូខេអញ្ចឹងសម្រាប់វីដេអូហ្នឹងយើងមានតែប៉ុណ្្នឹងទេ ហើយយើងចូលទៅកាន់ page របស់យើងផុសធម្មតាទៅបាទអញ្ចឹងគឺវីដេអូមានតែប៉ុណ្្នឹងទេបាទសូមអរគុណបាទ